សមត្ថកិច្ចគាស់សពជនជាតិខ្មែរអ៊ីស្លាមទាំងភ្លៀងមកពិនិត្យក្រោយសង្ស័យថាប្អូនស្រីជាអ្នកសម្លាប់សពជនជាតិអ៊ីស្លាមម្នាក់ត្រូវបាន សមត្ថកិច្ចនាំ គ្នាគាស់យកមកត្រួតពិនិត្យទាំងភ្លៀងបន្ទាប់ពីបែកធ្លាយរឿងឃាតកម្មដោយសង្ស័យប្អូនស្រីជាអ្នកចាក់សម្លាប់បងប្រុសបន្ទាប់ពីមានទំនាស់គ្នាក្នុងគ្រួសារទោះបីជាយ៉ាងណាស្ត្រីជាម្ដាយសពបានព្យាយាមលាក់បាំងដោយអះអាងថា សពកូនប្រុសរបស់ខ្លួនបានស្លាប់ដោយសារតែជំងឺសួត ការកោះសពយក មកត្រួតពិនិត្យនេះ បានធ្វើឡើង កាលពីវេលាម៉ោង3:30នាទីរសៀលនៅថ្ងៃទី18ខែកក្កដាឆ្នាំ2022នេះ នៅចំណុចដីសហគមន៍ដែលស្ថិតនៅភូមិសង្កាត់ច្រាំងចម្រេះទី2ខណ្ឌឬសីកែវរាជធានីភ្នំពេញ បន្ទាប់ពីមានការសង្ស័យថាជារឿងឃាតកម្ម ទន្ទឹមនឹងនោះស្ត្រីដែលគេស្គាល់ថាជាប្អូនស្រីត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវខាត់ខ្លួនដោយជាប់សង្ស័យថាបានចាក់សម្លាប់បងប្រុសខ្លួនសពដែលសង្ស័យថាប្អូនស្រីចាក់សម្លាប់នោះឈ្មោះលោះសុកគ្រីភេទប្រុសអាយុ41ឆ្នាំមុខរបរលាងម៉ូតូមានទីលំនៅភូមិឃុំសង្កាត់ច្រាំងចម្រេះទី2ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ចំណែកប្អូនស្រីដែលជាប់សង្ស័យឈ្មោះលោះសីម៉ាស់ អាយុប្រមាណ37ឆ្នាំ តាមព័ត៌មាន បានឲ្យដឹងថាបុរសខ្មែរអ៊ីស្លាមរូបនោះបានស្លាប់ទាំងអាត់កំបាំងកាលពីវេលាម៉ោង10:30នាទីយប់នៅថ្ងៃ ទី17ខែកក្កដាឆ្នាំ2022ស្រាប់តែនៅព្រឹកថ្ងៃទី18ខែកក្កដាឆ្នាំ2022ស្ត្រីជាម្ដាយឈ្មោះម៉ៅហ្វាល់អាយុ72ឆ្នាំ បានព្យាយាមលាក់បាំងការពិត បានធ្វើលិខិតគោរពចូលទៅអនាម័យខណ្ឌរិស័យកែវដើម្បីសុំបញ្ចុះសពដោយអះអាងថា កូនប្រុសរបស់ខ្លួនបានស្លាប់ដោយសារតែជំងឺសួត រយៈពេល10ឆ្នាំមកហើយបន្ទាប់ពីកប់សពក៏មានការភ្ញាក់ផ្អើលនិងការសង្ស័យពីអ្នកជិតខាងជាខ្លាំងហើយសមត្ថកិច្ចក៏បានចុះទៅសាកសួរការសង្ស័យជារឿងឃាតកម្មក៏បានឃាត់ខ្លួនស្ត្រីដែលជាប្អូនស្រីនោះ នៅវេលាថ្ងៃត្រង់និងឈានទៅគាស់សពនិងឈានទៅគាស់សពយកមកត្រួតពិនិត្យតាមព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុប្អូនស្រីបានបង្ខំបងឲ្យលេបថ្នាំ បងអត់លេបក៏មានទំនាស់គ្នាឈានដល់ការចាក់សម្លាប់បង និងកូនកំបិតតែម្ដងទោះបីជាយ៉ាងណាស្ត្រីជាប្អូនពុំទាន់សារភាពនៅឡើយនៅរសៀលនោះសមត្ថកិច្ចបានកោះសពទាំងភ្លៀងដើម្បីយកទៅត្រួតពិនិត្យ នៅវេលាម៉ោងប្រមាណជាង4ទៅហើយពុំទាន់កោះបានឡើយចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ